ខំមែនទេសួននំមីមេរាល់ថ្ងៃបារម្ភពីថ្លៃមិនដេចបែជាខឹង សិនអូនរំខានបងខ្លាំង ប្រាប់ត្រង់ត្រង់ឲ្យដឹង ធ្វើបែបនឹង តើមានន័យបែបណាស្រឡាញ់គ្នាមិនឲ្យហួងហែងពីគ្នាមិនខ្វល់នឹកនេះនេះឬស្នេហា ជាងស្អប់អារម្មណ៍អាយកាមិនតវ៉ា ថ្ងៃបារម្ភពីថ្លៃមិនដេចបែជាខឹងបើសិនអូនរំខានបងខ្លាំងប្រាប់ត្រង់ត្រង់ឲ្យដឹងធ្វើបែបនឹងតើមានន័យបែបណាស្រឡាញ់គ្នាមិនឲ្យហួងហែង គ្នាមិនខ្វល់នឹកនានេះរឿងស្នេហាបែបនេះបែកគ្នាទៅល្អជាងស្អប់អារម្មណ៍អាយកាមិនតវ៉ាបើសិនអស់នេះសៃក្រែងយើងគឺជាស